ខ្លោចចិត្តក្តុកក្តួលខេមតោកស្ដាយយ៉ាងខ្លាំងដោយបាត់បង់តារាសម្ដែងគង់ម៉ូនីកា ដែលជាតួឯកស្រីក្នុង MV ដុល3គឺបតជូនអូនឡើងផ្លូវ Highway របស់ផលិតកម្ម Galaxy Navatra នៅថ្ងៃទី6ខែមិថុនា ឆ្នាំ2022នេះ មានការសោកស្ដាយជាពន់ពេកដោយសារតែបាត់បង់តារាសម្ដែងស្រីដ៏ស្រស់ម្នាក់ ដែលជាតួឯកស្រីក្នុង MV ដុល3គឺបតជូនអូនឡើងផ្លូវ Highway របស់ផលិតកម្ម Galaxy Navatra នេះបើយោងតាមប្រភព Facebook Page សិល្បករកម្ពុជា បានរៀបរាប់បែបនេះថារីបតារាសម្ដែងគង់ម៉ូនីកា បានស្លាប់ដោយសារជំងឺគាំងបេះដូងនៅមុននេះបន្តិច កញ្ញាជាតួឯកស្រីក្នុង MV ដុល3គឺបតជូនអូនឡើងផ្លូវ Highway របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខរៀបដោយឡែកបើក្រឡេកពីតារាចម្រៀងខេមវិញក៏មានសេចក្តីសោកស្ដាយយ៉ាងខ្លាំងដោយសារបាត់បង់ប្អូនស្រីដែលធ្លាប់ជាមិត្តរួមអាជីពយ៉ាងឆាប់រហ័សពេកនិងបានចូលរួមរំលែកទុក្ខដោយលោកបានរៀបរាប់បែបនេះថា អូនស្រីដូចជាលឿនពេកហើយរៀបសូមចូលរួមរំលែកទុក្ខផង ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះផងដែរក៏មានប្រិយមិត្តរួមទាំងមហាជន អ្នកលេងបណ្ដាញសង្គម Facebook ជាច្រើន បាន សម្ដែងនៅអារម្មណ៍សោកស្ដាយជាខ្លាំងជាចុងក្រោយក្រុមការងារយើងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងកុំឲ្យអាយុខ្លីដូចជាជាតិនេះទៀតសូមឲ្យវិញ្ញាណក្ខន្ធបងស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ